បាទសួស្តីឥឡូវយើង ធ្វើការបន្តសិក្សានៅមេរៀន C បន្តទៀតថ្ងៃនេះយើងនឹងចូលទៅដល់មេរៀនទី2ដែលយើងឲ្យឈ្មោះថា variable តើភាសា C variable គឺជាអ្វី variable គឺជាអត្ថន័យ ដែលត្រូវបានគេប្រើសម្រាប់ធ្វើការរក្សាទុកនៅតម្លៃរបស់ទិន្នន័យចឹងគ្រប់ភាសាទាំងអស់តែងតែមាននៅអថេអថេមានសារៈសំខាន់ សម្រាប់ធ្វើការផ្ទេរនៅតម្លៃពីអញ្ញត្តិមួយ ទៅឲ្យអញ្ញត្តិមួយផ្សេងទៀតដូច្នេះទើប បានជា នៅក្នុង ភាសានីមួយនីមួយតម្រូវឲ្យមាន នៅអថេដែលយើងឲ្យឈ្មោះថាជា variable អញ្ចឹងបើសិនជាយើងនិយាយឲ្យងាយស្រួលសួរថា variable គឺជាអី variable គឺជាអថេអថេគឺជាអ្វីអថេគឺជាអញ្ញត្តិដែលគេប្រើដើម្បី តាំងនៅតម្លៃឬក៏ផ្ទេរនៅតម្លៃទៅឲ្យអថេផ្សេងទៀតបាទខ្ញុំសូមលើកយកនៅឧទាហរណ៍ឧទាហរណ៍ INT player score INT player score អញ្ចឹង player score គឺជាអថេគឺជាអថេដែល player score នេះ មានតម្លៃស្មើនឹង95មានតម្លៃស្មើនឹង95ចឹងយើងដឹងហើយថាអថេគឺជាអញ្ញត្តិដែលគេប្រើសម្រាប់ស្ទរទុកតម្លៃតម្លៃ95គឺជាតម្លៃរបស់អថេមួយណា គឺជាតម្លៃរបស់អថេមួយដែលមានឈ្មោះថា player score player score បាទ ចឹងយើងនឹងបន្តទៅសិក្សាបន្ថែមទៀតថាតើរបៀប នៅក្នុងការប្រកាសអថេតើគេប្រកាសបែបម៉េចណាចឹងខ្ញុំនឹងនាំអ្នកទាំងអស់គ្នា ទៅមើលនៅឧទាហរណ៍ហើយខ្ញុំនឹងបង្ហាញនៅអឺ syntax ក៏ដូចជា structure នៅក្នុងការ declaration variable នៅមេរៀនបន្តទៅទៀតដោយសារតែ ការប្រកាសអថេរគឺពាក់ព័ន្ធជាមួយនឹង data type អឺ int នេះមកពីពាក្យថា integer នេះឯងគឺជា data type data type គឺជាប្រភេទនៃទិន្នន័យ Play Store គឺជាអថេរដែលមានតម្លៃជាលេខចឹងបើសិនជាយើងចង់បញ្ជាក់ឲ្យច្បាស់ថាអថេររបស់យើងមានតម្លៃស្មើនឹងអី គឺយើងត្រូវតែស្គាល់នៅ data type របស់យើង ដូចជាឧទាហរណ៍នេះ int player score player score គឺជា integer integer ដោយសារតែយើងមាន data type ប្រភេទជា integer បាទឥឡូវយើងទៅមើលអំពីរបៀបប្រកាសអថេនៅក្នុងមេរៀនរបស់យើង បាទនេះយើងឲ្យឈ្មោះថា global declaration អញ្ចឹង global declaration មានន័យថាម៉េចមានន័យថាយើងធ្វើការប្រកាសនៅអថេរបស់យើង ជាលក្ខណៈ global អញ្ចឹងការប្រកាសជាលក្ខណៈ global មានន័យថា ទេរបស់យើងអាច access ទៅកាន់នៅ local ក៏ដូចជានៅក្នុង block code ដតីទៀតណា block code ដតីទៀតបានដូចនៅក្នុងអឺដូចនៅក្នុង block នីមួយនីមួយដែរអញ្ចឹង local access បានតែខ្លួនឯង global access បានគ្រប់ local បានន័យថាយើងប្រកាសអថេមួយប្រភេទជា global វាអាចធ្វើការ store ទុកតម្លៃឬក៏យើងអាចហៅនៅអថេនោះទៅប្រើបានគ្រប់ local ទាំងអស់ចឹងខ្ញុំសូមបញ្ជាក់ថាកាលណាយើងមាននៅអឺ block code ជាច្រើន គឺ block code របស់យើងត្រូវបានបិទបើកដោយសំណុំ ចឹងនឹងឯងដែលយើងឲ្យឈ្មោះថា block code ចឹងយើងអាច access នៅអថេប្រភេទជា global នៅគ្រប់ block code ផ្សេងផ្សេងទៀតបានចឹងការប្រកាសអថេប្រភេទជា global គឺយើងប្រកាសវានៅខាងលើ main នៅក្រោម header file បន្ទាប់មកគឺយើងដាក់វានៅលើ anti-man មានន័យថានេះគឺជាអថេមួយ ដែលយើងបានបង្កាសប្រកាសវាឡើង សម្រាប់ស្ទរទុកតម្លៃដែលអាចឲ្យប្លុកដតីទៀតហៅយកទៅប្រើប្រាស់បានចំណែកឯ local declaration វិញ local declaration គឺជាការប្រកាសអថេនៅក្នុង local ណាមួយ គឺជាការប្រកាសអថេនៅក្នុងលោកខណាមួយអញ្ចឹងអថេរបស់យើងมันអាច access ទៅកាន់លោកខដតីទៀតបានទេมันអាចអឺចូលទៅប្រើនៅ ក្នុងលោកខដតីទៀតបានទេ ដោយសារតែវាត្រូវបានអឺបញ្ចប់ឬក៏យើងហៅថាវាមានមុខងារនៅ ក្នុងតែលោកខរបស់ខ្លួនឯងតែប៉ុណ្ណោះ តែប៉ុណ្ណោះឥឡូវយើងនឹងចូលទៅអនុវត្តនៅឧទាហរណ៍ទាំងអស់គ្នាអូខេឥឡូវយើងមកធ្វើការអឺសរសេរកូដពាក់ព័ន្ធជាមួយនឹងឧទាហរណ៍របស់យើង ទាំងអស់គ្នាអឺដូចវីដេអូមុនដែរទី1គឺយើងត្រូវបង្កើតនៅអឺ software ថ្មី ចឹងខ្ញុំចុចយក new ហើយខ្ញុំយក source file អឺបន្ទាប់មកយើងចាប់ផ្ដើមសរសេរនៅ structure របស់យើងដែលយើងបានសិក្សាកន្លងមកចឹងទី1គឺ include include នៅ stdio.h អឺបន្ទាប់មកគឺយើងប្រកាសអថេមួយប្រភេទជា global ចឹងយើងដាក់ int piece ind int piece ស្មើនឹង3.3.14បាទ3.14បន្ទាប់មកខ្ញុំសរសេរនៅ int main int main នៅក្នុង int main ខ្ញុំត្រូវមានអថេរចំនួន2គឺ int int Arial and or បាទ radium radium អញ្ចឹងខ្ញុំធ្វើការ print print s បាទ print s ខ្ញុំដាក់ថា please enter radium radium enter radium អឺបន្ទាប់មកយើងធ្វើការ scan S scan S អឺភាគរយបាទគឺភាគរយភាគរយភាគរយ D បាទភាគរយ D ហើយក្បៀសវាមួយមកគឺយើងដាក់ n n or n or អឺចំណែកឯ real real ស្មើនឹង real ស្មើនឹង p បាទ p គុណនឹងគុណឲ្យ air គុណឲ្យ air គុណនឹង air គុណនឹង air អូខេអឺ ដើម្បីរកក្រឡាផ្ទៃគឺយើងត្រូវយកកម្មរបស់វា គុណជាមួយនឹង3.14អឺ p air corre អញ្ចឹង air corre គឺយើងយក air គុណនឹង air ខេបន្ទាប់មកគឺយើងចាប់ផ្ដើម print s print s print s ដាក់ថា a real outside cycle smart ស្មើនឹងភាគរយ d បន្ទាប់មកគឺ n បន្ទាប់មកគឺ a real a real អូខេឥឡូវយើងចាប់ផ្ដើមសៀវទាំងអស់គ្នាអឺខ្ញុំដាក់ឈ្មោះវាថា Cassie Ariel Cassie Ariel ហើយត្រង់នេះខ្ញុំយកពាក្យថា scissors ហើយខ្ញុំ save បន្ទាប់មកខ្ញុំចាប់ផ្ដើម run ហើយខ្ញុំធ្វើការ បញ្ចូលឧទាហរណ៍ថាខ្ញុំបញ្ចូលលេខ2ហើយខ្ញុំ enter ចឹង Arial របស់ អឺស្រ័យខរង្វង់នេះ គឺស្មើនឹង12ការ៉េបាទអញ្ចឹងកម្មរបស់វាស្មើ2នាំឲ្យផ្ទៃកាឡារបស់វាស្មើនឹង12បាទយើងអាចធ្វើការកែកូដបន្តិចយើងនឹងលំអិតនៅក្នុងមេរៀនក្រោយដើម្បីឲ្យអឺប្រភេទនៃអថេរបស់យើងកាន់តែ clear ឡើងទី1 ចំនួន integer ជាចំនួនគត់តែ នៅពេលដែលយើងដាក់វាជាអឺ integer វាធ្វើឲ្យចំនួនក្បៀសនេះអត់ត្រូវបានយកទៅកណនាអញ្ចឹងយើងត្រូវទៅសេវាជា float float ហើយត្រង់កន្លែង int នេះអឺយើងអាចដាក់វាជា float ដូចគ្នាអឺភាគរយរបស់វាគឺភាគរយ s នៅពេលដែលវាចាប់បោះតម្លៃមកវិញក៏វាបោះនៅភាគរយ s ខេឥឡូវយើងនឹងចូលទៅ run យើង run សាថ្មីអញ្ចឹងយើងវាយ2ហើយ enter អឺនេះគឺជាក្រឡាផ្ទៃរបស់រង្វង់យើង គឺស្មើនឹង12.56បាទសូមចប់នៅវីដេអូនេះប៉ុណ្ណេះ